ពួកយើងមានសិទ្ធិទទួលបានការយកចិត្តទុកដាក់ពួកយើងមានសិទ្ធិក្នុងការបង្កើតពិភពលោកមួយដែលកុមារគ្រប់រូបអាចបញ្ចេញសម្លេងរបស់ពួកគេជាកុមារយើងត្រូវរួបរមសង្គី We are the youth in a shining unity នៅក្នុងជីវិតត្រូវជួបបញ្ហាចំណុចនេះក្បែរតស៊ូប្រាជ្ញាឧបសគ្គរារាំងយើងនឹងជំនះឲ្យបាន We will protect you Do you make me ក្មេងនេះជាក្មេងអនាគតពូមិញនិយាយតាចូលរួមស្ដាប់កុំប្រសុំលេងជួយបាត់ឆាប់រះអស់ចាកុមារកុមារយើងគឺជាសុភសា Gave you a pledge to always stay true to the earth we share. The world is ours too. I'll fight for your right, you fight for mine. You give up me, you don't look like me. យើងស្ដាប់សំឡេងរបស់កុមារហាក់បីដូចជាយើងស្វែងយល់អំពីពិភពលោកមួយកម្រិតទៀត។ ចូលរួមអបអរសាទរសិទ្ធិក្នុងការបង្កើតរបស់កុមារពួកយើងមានសិទ្ធិទទួលបានការយកចិត្តទុកដាក់ពួកយើងមានសិទ្ធិក្នុងការបង្កើតពិភពលោកមួយដែលកុមារគ្រប់រូបអាចបញ្ចេញសម្លេងរបស់ពួកគេជាកុមារយើងត្រូវរួមសង្គី We are the youth in the